អូនឯងធ្វើអីហ្នឹងអូនឯងគូកៅឲ្យវិល័យអញ្ចឹងអូនឯងខ្លាចជាអ្នកបម្រើគេតាំងពីពេលណាគេឲ្យអូនឯងប្រមាណមិននៅផ្ទះយើងដេកស្រួលស៊ីស្រួលនៅប្រាណឯងគូកៅទៀតហ៎នេះអូនស្មានតបងមកលួងអូនតែមនុស្សស្មានមកប្រោកពាក្យចង្អៀតចង្អល់ទៀតសោះបងមិនមែនជាមនុស្សចិត្តចង្អៀតចង្អល់ទេតែអ្វីដែលបងឃើញវាហួសហេតុពេកព្រលឹមឡើងប្រាអូនឲ្យទៅបើកបន្ទប់ឲ្យទៅជួបបន្ទប់ឲ្យអូនឲ្យទិញកាហ្វេទៅទិញថ្នាំហើយជួយទិញសាឡៃអនាម័យទៀត ព្រលឹមឡើងយកបាយទៅឲ្យគេទៀតហើយញ៉ាំបាយក៏មិនជួយលាងចានឥឡូវនេះមកឲ្យអូនបោកកាយឲ្យទៀតចឹងហ៎ ក្បាលឯងខ្លាំងណាស់ខ្ញុំមិនចង់ស្ដាយទេ តែគ្នាពិតជាតបពិតមែនមិត្តភក្តិទាំងអស់គេមានបានតិចតួចគេរឹកពីគេមិនមើលមុខគ្នានោះទេ គ្នាមានតែឯងម្នាក់ទេបើឯងមិនជួយគ្នាទៀតណាគ្នាប្រកាសជាដេកនៅក្រំស្ពានខាត់ទេគ្នាមិនមែនជាមនុស្សដែលឃើញស្លាប់ហើយមិនជួយទេណា ប៉ុន្តែគ្នាគាត់តែចង់ដឹងថាឯងមាននឹងអីបានជាមកសុំគ្នាស្នាក់នៅទាំងយប់តនហន់បែបនេះហ៎ការពិតទៅដែលគ្នាធ្លាក់ខ្លួនបែបនេះគឺមកពីគ្នាស្អាតជាងគេពេកហើយក៏ឧស្សាហ៍ជាងគេពេកហេគ្រាន់តែស្អាតគ្រាន់តែឧស្សាហ៍ហ្នឹងក៏គេដេញចាញ់ដែរហ៎ឯងមាននឹងអីផ្សេងទៀតដឹង គ្នាធ្វើការនៅភោជនីយដ្ឋាននៅកំពង់សោមគ្នាខំប្រឹងប្រែងធ្វើការណាស់តែវាមានអាអ្នកដែលមិនចូលចិត្តគ្នានោះវាស្អប់គ្នា ទៅចាក់រកប្រធានរហូតដល់ប្រធានដេញគ្នាចាញ់ដេញចាញ់នេះភោជនីយដ្ឋានគេទាំងមូលណាមិនក៏ដេញបុគ្គលិកល្អល្អបានតែកើតឯងមាននឹងអីផ្សេងលាក់ខ្ញុំតែដឹងអីអញនិយាយអីហ្នឹងឯងមិនជឿខ្ញុំមែនទេសង្គមការងារគ្នាណា មានតែពួកគូកពើមកឆ្ងាយប្រហែលក្បាលហ្នឹងវាមកចំណែនគ្នាតែឃើញគ្នាអាសាជាងវាហើយឆ្លាតជាងវាទៅវារត់ទៅចាក់រត់ទៅភៀនឲ្យស្អប់គ្នាសត្វតែអញជឿគ្នាទៅណាពួកមនុស្សក្បាលខ្មៅពេលដែលឃើញយើងស្គមថ្កាយនេះពួកវានៅមិនសក់ទេវានឹងរកវិធីមកកំចាត់យើងឲ្យទាល់តែបានឯងក៏ធ្លាប់ស្គាល់គ្នាស្រាប់ហើយមែនទេ ស្លូតស្លូតដូចជាគ្នានេះមិនទាំងចង់បន្តវ៉ាជាមួយគេនោះទៅគ្នាចិត្តតែបដោយទៅសតាតើយើងធ្វើអញ្ចឹងខុសឬក៏ត្រូវទៅអឺអឺមិនអីទេណាឯងមិនខុសទេកន្លែងណាដែលមកឲ្យតម្លៃយើងយើងក៏ចាក់ចែងពីកន្លែងនោះទៅណាគ្នាអរគុណហើយណាមិត្តភ័ក្តិយ៉ាងហោចណាស់ ក៏នៅមានឯម្នាក់ដែរដែលយល់ចិត្តអូយយើងដូចជាយំដល់ខះកហើយយើងសុំទឹកឯងតិចបានទេមិនអីទេណាអញ្ចឹងឯងអង្គុយនៅទីនេះហើយចាំញ៉ាំទៅយកទឹកឲ្យឯង នេះនឹងអីហ៎វិលៃមកកសក់អីអញញ៉ៃអស់អញ្ចឹងហ៎យើងនិយាយអីអញមិនសប្បាយចិត្តមែនទេអញមិនបានធ្វើអីខុសទេតែខ្ញុំទៅចិត្តខ្លួនឯងយើងរៀនដំណើរគ្នាសោះតែពេលនេះអញបើជាមានផ្ទះហើយមានប្តីសំរុំជាយើង បានអីណាឯងកំតោចិត្តអីណាឥឡូវឯងផឹកទឹកសិនឲ្យបច្ចៈចិត្តសិនទៅណាឯងត្រូវតែរឹងមាំណារាល់បញ្ហាវាតែងតែមានដំណោះស្រាយឯងឯងដែលមើលរឿងរឹងមាំអត់ទោះជីវិតធ្លាក់ដល់ណាក៏ដោយឲ្យតែយើងមានដង្ហើមយើងត្រូវតែតស៊ូជានិច្ចណាបើឯងស្អីបន្តិចខូចចិត្តស្អីបន្តិចធ្វើបាបខ្លួនឯង ជីវិតឯងបើកោជាទៅមុខមិនរួចទេស្ដាប់យើងណាណាញ៉ាំទឹកសិនណានេះគ្នាអត់ឡើយដែរទៅគ្នារបស់ឯងតែឯងបើជាមិនទាន់ប្រងមកយើងនៅផងណែគ្នាបានថាអត់ឲ្យឯងនៅឯណា នៅបណ្ដោះអាសន្នបានតែហើយឯងខិតខំរកការងារធ្វើទៅណាកុំខូចចិត្តយូរពេកវាមិនមែនជារឿងដែលត្រូវធ្វើនោះទេជួបបញ្ហាយើងត្រូវតែរកផ្លូវដោះស្រាយទៅលឺអត់អូនមានរឿងអីហ្នឹងហើយគេគឺគេគឺវិល័យមិត្តភក្តិបងអូនហ្នឹងឯង ការការយើងគេមកដែរតាប៉ុន្តែអូនអត់បានណែនាំគេប្រាប់បងអឺជំរាបសួរប្តីថាតាជំរាបសួរមកផ្ទះខ្ញុំទៅជប់ពីកាយគឺគឺគ្នាមានបញ្ហាតិចតួចហ្នឹងណាបានជាគ្នាចង់សុំផ្ទះយើងស្នាក់នៅម្ដងអសន្នសិនត្រៃគឺខ្ញុំសុំនៅទីនេះតែមួយរយៈទេមិនអីទេស្រេចតែអូនសុខចិត្តទៅអញ្ចឹងបងទៅហៅការងារបន្តិចហើយចា បងទៅមុនចាណាចាំអូននាំវិល័យទៅរៀបចំបន្ទប់ហើយអូនតាមបងទៅតាមក្រោយអូយវិល័យអញកើតអីទីរៃហ៎វាដូចជាឈឺក្បាលហើយដូចចង់ក្អួតមកទេអញខ្យល់តែដឹង បើឯងខ្យល់ឯងសម្រាប់នៅហ្នឹងណាចាំយើងទៅរៀបចំបន្ទប់ឲ្យក៏បានដែរតែគ្នាលើថាឯងមាន ការងារត្រូវបើហើយផងហីឯងទៅធ្វើការងារឯងទៅគ្នាធ្វើខ្លួនឯងក៏បានដែរណាមិនអីទេណាការងារគ្នាមិនសូវបញ្ញាទេស្អែកបើហើយក៏បានដែរអូនចង់យកបបតណាអូគឺអូនងារតែឲ្យវិល័យហ្នឹងឯង ចាំបាច់យកឲ្យគេដែរបើគេឃ្លីងគេចង់មកញ៉ាំខ្លួនឯងហើយអូនមិនមែនជាអ្នកបម្រើទេណាអូនមានការងារដែលត្រូវធ្វើអូនជាអ្នកសរសេរព័ត៌មានបច្ចេកវិទ្យាមេទុកចិត្តយើងឲ្យធ្វើការនៅផ្ទះយើងក៏ត្រូវធ្វើការងារគាត់ឲ្យទៀងទាត់ដែរអូនដឹងហីតែគេឈឺអូនក៏ត្រូវយកតែឲ្យគេញ៉ាំអញ្ចឹងហីយកតែឲ្យគេញ៉ាំហើយអូនចង់មកធ្វើការវិញហីម៉ោងធ្វើការអូនដឹងដែរតាអូនប្រហែលជាសេព័ត៌មានបច្ចេកវិទ្យាច្រើនពេកហើយបានជាមិនចេះសង្កេតមើលមនុស្ស មិនបានអានសភៅពាក់ព័ន្ធជាមួយនឹងចិត្តមនុស្សគេថាកុំឲ្យជឿនៅអ្វីដែលខ្លួនឯងបានឃើញកុំជឿនៅអ្វីដែលខ្លួនឯងមិនបានឃើញតែត្រូវជឿនៅអ្វីដែលខ្លួនឯងបានសិក្សាច្បាស់លាស់បានហើយបងជប់ញ៉ាំបបរបងទៅយកកុំព្យូទ័រមកធ្វើការហើយប្តីយេប្តីគ្រាន់តែយកបបរទៅឲ្យអ្នកជំងឺញ៉ាំបន្តិចសោះហ្នឹងរ៉ៃរ៉ាប់ ដូចអ្នកសរសេរព័ត៌មាន ទស្សនវិជ្ជាអីហើយគឺយើងមិនបានឈឺទេវ៉ៃមនុស្សដូចយើងនេះណាអត់បាយ2ថ្ងៃទៀតក៏មិនតន់ងាប់ដែរហើយហើយម្យ៉ាងទៀតណាយើងមិនខ្វះអ្នកត្រូវពឹងទេនិយាយទៅគឺអត់ចេះអស់ផ្លូវតែម្ដងអឺ បាយតាអឺហ្នឹងហើយចាំពេលតនីយើងទៅលេងឯងណាឥឡូវយើងជាប់រវល់រលុយច្រើនច្រើនលុយធំធំអូនលេតមកការងារណាគាត់ទៅយកបបរគេសោះមិនក៏យូរម៉េច កុំប្រាប់ថានៅបញ្ចុះបបគេទៀតបងបងកំដៅអូនមើលវិល័យគេឈឺបើអូនមិននៅមើលគេដូចវាមិនកើតយូរយូរទៅអូនធ្វើល្អក៏ខុសដែរចំពោះអូនវាមិនអីទេតែម្លាយម៉ោងការងារនិយាយតែរឿងការងារបានហើយរឿងផ្សេងចាំយកទៅចាំនិយាយគ្នាអូខេ អាចឈ្នះ Selected គុណតម្លៃនៃភាព សម្រិតសម្រាំងទីជីវិតប្រកបដោយភាពស្វាហាប់ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមភាពពោះវៀនល្អ I love you mom Super Girl Kid ប្រឡប់មកជីវិតធម្មតារបស់ អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈបើកម្លាំង ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញស្រាបៀគ្រុតពេលវេលាល្អពេលវេលា ជាមួយគ្រុតញ៉ាំតបាកូនឡាក់តក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់តក្រូកុមាររីករាយគ្រួសាររីករាយ ណូម៉ានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលឃើញឯងឈឺអីឯងមកធ្វើការធ្វើអីហ៎គ្នាមិនបានប្រើឯណាអត់ប្រចាំជួយតែគ្នាវិញមកខ្ញុំចង់ជួយធ្វើការឯង គ្នាអត់អាច គេញ៉ាំហើយឲ្យឯងធ្វើការសពគ្រប់អញ្ចឹងទេឯងទៅធ្វើការសិនណាអត់ទេណាគ្នាមិនអាយឯងធ្វើជាដាច់ខាតគ្នាមិនដល់ថ្នាក់ចិត្តអាក្រក់5មនុស្សឈឺឲ្យធ្វើការងារផ្ទះនោះទេបាច់ទេអត់មាន តែមានស្គរអីឯងឈឺត្រូវតែសម្រាប់តាយើងងំតែសម្រាប់ហ្នឹងអាយ៉ា ពេលនេះផ្ទះខ្ញុំមានតួសម្ដែងក្រៅកាមេរ៉ាឯតាហើយប្រពន្ធហើយប្រពន្ធពេលណាអូនដឹង ខ្លួនទៅណាកុំគិតកុំគិតគិតរឿងនឹងនាំតែកញ្ញាញ់ខួរឯងគិតរឿងការងារវិញបងហ៎អឺអូនទៅទិញឆ្នាំឲ្យវិលៃផ្លែតណាទីទៀតអូនប្រយ័ត្នមកធ្វើការវិញអូនអូនដល់កោ ម៉ោងការងារខ្លះជាម៉ោងទិញឆ្នាំឯហ្នឹងអូនណាអូនពេលណាអូននឹងខ្លួនណា មេឆាមកមិនដឹងជាប្រហែលដងគូឆ្លើយមកយើជួយឆ្លើយមិនកើតបើការងារផ្នែកខុសគ្នាហ្នឹងគាត់តែទៅទិញឆ្នាំសោះមិនក៏យូរម៉េះទៅឡើងមកផឹកឲ្យមិនតន់ត្រឡប់មកវិញទៀតយូរយូរទៅឡើងខ្វល់ខ្វាយនឹងការងារអស់ហើយចាសួស្តីអ្នកទាំងអស់គ្នាហាថ្ងៃនេះមិនក៏មកស្លេកម្លេះអូយ គឺថាខ្ញុំមិនស្រួលខ្លួនបន្តិចបន្តួចហ្នឹងណាតាមអីទេគ្រាន់តែពិបាកចិត្តរឿងអត់សូវមានលុយចាយដូចមុនហ្នឹងណាបាយទឹកមានធម្មតាទេមិនអីទេ គ្រប់គ្រាន់អ្នកណាគេលីលីហ៎អូយអ្នកខ្លាំងណា សម្លាញ់ទៅនៅណាហ្នឹងឥឡូវនេះមកលេងគ្នាផង នៅណាហ្នឹងចាបងនៅផ្ទះមិត្តភ័ក្តិប៉ុន្តែនៅខេត្តពួកអុយមករយៈហ្នឹងអត់ចូលសុបាយចិត្តចឹងទៅចង់ដើរលេងខេត្តឲ្យសុបាយចិត្តម្ដងហ្នឹងឯងអូនអីខៃទៅទិញថ្នាំហ៎ហើយនេះស្អីហ្នឹងសង្ស័យតែយូរយូរដោយសារតែទិញតែក្រូចឆ្មាហ្នឹងហ្មងយូរយូរទៅការងារលេងរវល់ឯងតែជួយមនុស្សដែលអាចជួយខ្លួនឯងបានគេមិនទាន់ស្លាប់ណាការងារអូនដឹងតែការងារឯងតែមនុស្សវាឈឺបងឯងអូនធ្វើម៉េចហ៎ បងឯងឥឡូវនេះអីក៏ចិត្តដាច់ម្លេះហ៎អាថ្មនិយមឃើញមនុស្សឈឺហើយមិនជួយទៀតអូនធ្វើមិនបានទេបានហើយបងឯងឈប់និយាយទៅអូនពេញចិត្តនឹងជួយបើបងឯងមិនពេញចិត្តទេអូនសុំទោសចង់ធ្វើអីក៏ធ្វើទៅឲ្យតែពេញចិត្តតែមេតាចូលមើល Telegram ផងមេឆាតមកមិនដឹងជាប្រមាណ100ដងទេមេតែមកសួរទៀតបារម្ភពីគេបារម្ភពីខ្លួនឯងខ្លះផងអត់គេមិនឆ្នាំបាយទេអូយ អូយឈឺក្បាលអើយសម្រួលអរំសម្រួលអរំអូយចូលមកយើងអត់បានចាក់កលឺណាវិល័យ គឺឯងមកចៃអបាយទេគ្នាសុំទោសណាដែលឯងចាំយូរមកពីគ្នារវល់ដាស់ហើទិញឆ្នាំនៅផាមស៊ីហ្នឹងណាអឺហើយឆ្លៀតទិញតែជ្រក់យឹមឯងឯងញ៉ាំទៀតមកឯងញ៉ាំតិចណាអរគុណណាគ្នារំខានឯងពេកហើយអើយមិនរំខានអីទេមិត្តភក្តិនឹងគ្នាសោះណា មិនដែរឆ្ងាញ់ណាស់ជំងឺខ្យល់ហ្នឹងវាពិបាកស្មានព្រោះតែវាកើតឡើងភ្លាមភ្លាមតែបើមនុស្សរឹងមាំធម្មតាធ្វើពុតជាខ្យល់អាហ្នឹងទៅពិបាកស្មានណែបានហើយណាបងកុំហួសហេតុពេកអូចង់ដឹងច្បាស់ហ៎អញ្ចឹងមើលវីដេអូហ្នឹងទៅបានហើយអូមិនចង់មើលវីដេអូស្អីទាំងអស់ហ្នឹងហេតុផលបងឯងគឺបងឯងខឹងខ្ញុំហ្នឹងឯងដែលខ្ញុំមកមើលថែវិល័យហើយចោលការងារហ្នឹងឯង កំហុសអូនណាអូនដឹងអូនជាអ្នកទទួលតែតែអូនណាក៏មិនអាចក្បត់មនសិការខ្លួនឯងចំពោះមិត្តភក្តិរបស់អូនដែរអូនមើលវីដេអូនឹងហើយអូននឹងដឹងហើយថាអ្នកណាគេនឹងក្បត់មនសិការខ្លួនឯងបានហើយណាអូនថាអត់មើលគឺអត់មើលហើយបងឯងឥឡូវសាំញ៉ាំមិនហេះបានហើយឆាប់ទៅវិញទៅណាទៅតែតែស្អីទៅវិញឲ្យវិល័យគេសម្រាប់ សតាសតាស្ដាប់បងសិនបានទេបងមិនបាច់និយាយអីល្អជាងសតាអង្គុយចុះសិនទៅសម្រួលអារម្មណ៍សិនទៅតោះសតាអូនដឹងអត់ព្រឹកមិញនេះគឺបានទេបងឈប់និយាយទៀតហើយរឿងដែលអូនចៅការងារមកប្រហែលក៏អូនដឹងដែរបងបាញ់និយាយដែរដែរទៀតទេអូនអត់ចូលចិត្ត បងត្រូវការតាំងសមាធិធ្វើការល្អជាងបងបាញ់និយាយច្រើននេះណា ដូចជាស្ទើប្រៃមកគឺជួយអូយវិលៃឯងឈឺយើងឲ្យឯងសម្រាប់នៅលើទៅឯងកុំចុះមកអីណាប៉ុណ្ណឹងគ្នាធ្វើម្នាក់ឯងក៏បានដែរធ្វើដូចថឹងធាប់ណាស់អញ្ចឹងតែគ្នាដូចជា ឈឺច្រើនថ្ងៃពេកហើយគ្នារយៈចិត្តពួកម៉ាក់ណាតាំងពីនៅនឹងមកគ្នាអត់ដែលបានជួយធ្វើការអីសោះសំតែប្តីឯងខឹងគ្នាពិតមែនហើយមិនអីទេណាឯងកុំគិតអញ្ចឹងមើលប្តីគ្នាខឹងគ្នាតែអញ្ចឹងបន្តិចទៅក៏ត្រូវគ្នាវិញឯងមកពីគាត់ហ្នឹងជាមនុស្សម៉ត់ចត់នឹងការងារពេកឯងកុំប្រកែប្រកាន់អីណាហើយកុំគិតច្រើនអីតែប្តីឯងខឹងនឹងឯងក៏ដោយសារគ្នាដែរ បត់មានគ្នាដូចប្រពន្ធឯងប្រហែលជាមិនចង់ទេអូយណែឯងកុំគិតច្រើនអីណាប្តីគ្នាគាត់ខំគ្នាតាមិនខឹងឯងណែបានទេឈប់គិតទៅឡើងទៅសម្រាប់តែមកឆាប់ជាណាបានលើពីឯងអញ្ចឹងគ្នាពិតជារំភើបចិត្តខ្លាំងណាស់ដែលមានមិត្តល្អដូចជាឯងតាំងពីដើមមកឯងជួយគ្នារហូតតែគ្នាដែលបានជួយឯងវិញទេគ្នាពិតជាខ្មាស់ខ្លួនឯងណាអូយ អញកុំគិតអញ្ចឹងអីណាមិត្តភក្តិគ្នាត្រូវជួយគ្នាអញ្ចឹងឯងអឺចឹងថ្ងៃស្អែកប្រហែលជាគ្នាឆ្លាស់ខ្លួនហើយចាំគ្នាធ្វើម្ហូបឆ្ងាញ់ឆ្ងាញ់ឲ្យឯងញ៉ាំម្ដងណាអូខេអញ្ចឹងឯងទៅសម្រាប់អញណាចាំគ្នាធ្វើម្នាក់ឯងក៏បានដែរគេដឹងហើយចុងបាទសុបួរយ៉ាល្អអឺដឹងហើយ មើលតែឯងបកាយការងារដែរតានេះគ្រាន់តែលោកឡាក់មិនតាន់ចាញ់ជារូបរាងផងមើលទៅតំណឹងប៉ុណ្ណឹងឯងចុះតម្រាំធ្វើហើយទៀតអូយគ្នាគ្រាន់តែសម័យនេះក៏ដឹងតែឆ្ងាញ់ដែររួចរាល់ហើយដាច់ឈ្មោះ selected គុណតម្លៃនៃភាពសម្រិតសម្រាំង កបដោយភាពស្វាហាប់ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមទាំងពោះវៀនល្អ I love you mom Super Girl Kid ត្រឡប់មកជីវិតធម្មតារបស់ អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញ ស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌញ៉ាំតបាកូនឡាក់តក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់តក្រូកុមាររីករាយគ្រួសាររីករាយហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលតែគ្នាចិត្តតែធ្វើធ្វើទៅហ្នឹងគ្មានចេះស្អីទេ ចិត្តតែធ្វើធ្វើមិនហែបុគ្គលិកភោជនីយដ្ឋានប៉ាណាណៃឯងហ្នឹងក៏ប៉ិនពេកហើយគ្នានៅតែនិយាយដដែលហ្នឹងថាពួកគេគិតខុសហើយដែលដេញឯងចាញ់នោះប្រហែលជាពួកគេប្រកាសជាពិបាកហើមនុស្សល្អដូចជាឯងឯងប៉ុន្តែសង្គមខាងក្រៅគេគិតដូចឯងទេឯងត្រូវដឹងណានៅពេលដែលឯងធ្វើឲ្យល្អជាងគេគេប្រកាសជាអត់សុខចិត្តហើយគេក៏អត់ចូលចិត្តគ្រប់គ្រងនៅអ្វីដែលឯងធ្វើល្អជាងគេដែរ ហើយណាគេថាបុគ្គលិកភោជនីយដ្ឋានអន់ហេមើលទ្រឹស្ដីចុះឡើងហៀកែងឯងនេះចេះថាថាទៅទេមកបានហើយឲ្យគ្នាវិញមកហើយឯងឡើងទៅលើលោកដីឯងទៅណាបើឯងឈរមើលអញ្ចឹងគ្នាធ្វើអីមិនចឹងទេអត់ទេគ្នាចង់ជួយធ្វើឯងដែរណាឯងនៅទីនេះវាធ្វើអីមិនចឹងទេឯងចង់លុយរូបមន្តធ្វើមហូបរបស់គ្នាមែនទុកឲ្យគ្នាចេះប៉ុណ្ណឹងផងទៅ ណៃគ្នាគ្រាន់តែសុំចេះផងអត់បានទេហ៎អត់ទេបើសិនជាឯងចេះមួយចំណុចនឹងដែរអញ្ចឹងគ្នាឡើងពិសេសបាត់ហើយអញ្ចឹងគ្នាមិនអាចរកប្តីបានសម័យឥឡូវនេះគ្មានអ្នកណាងាយមកយកយើងទេបើល្មមល្មមឯងនេះប្រកាយសំដីណាអញ្ចឹងក៏បានដែរគ្នាចាំញ៉ាំណាអឺចាំរួចហើយចាំយើងទៅហើយឯងណាទៅទៅហើយ đây anh em ờ Ôi. Đang chỉ hiếp xa ấy thế Không mà đáp, không mà đáp Xin chỗ đây chẳng hay Bộ bạch, bộ bạch chặt tay, mặt lên tặng mặt ấy thế Nhưng mày đã xin không? ហ្រាំងនេះហ្រាំងឆ្លក់ស្អាតស្អីពេកងាប់ហើយមិនរស់ទេមើលទៅតែបើសោតាមិនឃើញផ្ទាល់ភ្នែកទេច្បាស់ជាមិនជឿខ្ញុំទេធ្វើយ៉ាងម៉េចទៅណែគ្នាសុំឲ្យមេដៃដល់ឯងណាឯងពិតជាធ្វើមហូបបានល្អមែនគ្រាន់តែស្ថានភាពនេះគ្រាន់តែមើលក៏ដឹងតែឆ្ងាញ់ដែរថែមទាំងការតុបតែងមើលទៅគួរឲ្យតំណងទៀតណា អើយអរគុណហើយសម្លាញ់តែក៏ប៉ុតទៅណាគ្នាគ្មានចេះស្អីទេចិត្តតែរៀបរៀបទៅគ្មានក្បួនខ្នាតផងហូយអត់ក្បួនខ្នាតនេះប៉ុណ្ណឹងអីចុះតម្រាំមានក្បួនខ្នាតទៀតហ៎គ្នាប្រកាសណាស់ថាពិតជាឆ្ងាញ់មែនតែនហ្មងអញ្ចឹងគ្នាញ៉ាំហ្នឹងណាចាំទៅបាយឆ្ងាញ់អូកុំញ៉ាំឲ្យសោះហេតុអីយ៉ាងម៉េចនឹងបង នេះមានរឿងអីទៀតអី នេះចង់ឲ្យពេលញ៉ាំបែបបានទេហ៎ថាគ្នាឈឺទៅវាគ្នាឈឺអាគ្នាធ្វើម្ហូបឲ្យញ៉ាំនេះនៅខុសទៀតបងបានខាត់អូននៅដល់ញ៉ាំទេតែម្ហូបនេះអូនញ៉ាំឲ្យបានពិតមែនមិនអីទេសៅតាបើប្តីឯងមិនឲ្យញ៉ាំទៅហើយចាំយកយកទៅចាក់ចោលចុះធ្វើមិនមនុស្សធ្លាក់ខ្លួនសម្ដីសាបគ្មានអ្នកណាគេស្ដាប់នោះទេសូម្បីតែខំធ្វើម្ហូបយ៉ាងឆ្ងាញ់ប៉ុណ្ណាក៏គ្មានអ្នកណាចង់ភ្លក់ ពីអ្នកណាគេចង់ញ៉ាំដែរណែអ្នកណាប្រាប់ឲ្យឯងយកចាក់ចោលហ៎មានអ្នកញ៉ាំហើយទៅប៉ុន្តែយើងញ៉ាំឯងកុំខ្វល់ពីសម្ដីគាត់អីណាម្ហូបនេះគួរចាក់ចោលតាំងពីយកមកមែនព្រោះថាវាកក្រិចណាបងកាក់ក្តាមិនអីទេកុំឆ្លុះគ្នាជាមួយប្តីឯងអី វាជាកំហុសរបស់គ្នាដែលគ្នាមកនៅទីនេះទៅគាត់មិនពេញចិត្តហើយក៏ឆ្លោះជាមួយឯងញឹកញាប់តែមិនអីទេចាំគ្នារើចេញក៏បានដែរតែហត់ណាស់លោកខ្សែកនេះទៅចាយបានតែមួយខែនៅទុកជួលតូចមួយបើអស់ទៀតក៏ទៅនៅក្រោមស្ពានទៅណែឯងនិយាយឲ្យឈួតឈួតចឹងហ៎ផ្ទះយើងប៉ុណ្ណាណៃនេះគ្មានកន្លែងឯងដីទេហ៎ ស្រីគ្នាមិនចង់បំផ្លាញសុភមង្គលដោយប្រពន្ធពួកឯងនោះទេបានហើយបល័យឲ្យលំមលំមបានហើយបងហ្នឹងឯងលំមលំមបានហើយបងឥឡូវអីក៏ចិត្តទាំងអៀតទាំងអស់ម្លេះហ៎អើយដល់ពេលអញ្ចឹងពេកមិនដឹងថានិយាយថាម៉េចទេមានតែប្រាក់ទេបានដឹងណែឯងកំតោចិត្តអីណាវិល័យឲ្យគ្នាសុំទោសជំនួបដៃគ្នាផងបងកក្តាគាត់ប្រហែលជាតានតាននឹងការងារហើយ បានជាអារម្មណ៍មិនល្អដែរឯងទេប្រហែលជាគ្នាមិនល្អមែនព្រោះតាំងពីពេលគ្នាមកនៅទីនេះមកបើមិនដែលពេញចិត្តគ្នាទេប្រហែលមហូបនេះស្មោកគ្រោកដូចគាត់ថាមែនណាចឹងឯងបាត់ញ៉ាំទេណាណែអ្នកណាថាគាត់មិនញ៉ាំហើយទៅប៉ុន្តែទុកឲ្យគ្នាជាអ្នកញ៉ាំណាម៉ាអង្គុយមក ហេចុះឯងមិនញ៉ាំម្ហូបដែលឯងធ្វើទេអ្ហ៎អូគឺគ្នាញ៉ាំសាច់គោហើយនឹងទឹមបារាំងនិងបិញបោះអីហ្នឹងអត់កើតទេព្រោះគ្នាប្រតិកម្មជាមួយពួកវាអញ្ចឹងទៅគ្នាក៏ដួសសាឡាសល់របស់ឯងមកញ៉ាំទៅអញ្ចឹងឯងខំធ្វើទៅអីគឺគ្នាចង់ធ្វើឯងផ្លាច់មាត់ហ្នឹងណា ហើយតែគួរឲ្យស្ដាយណាស់ដែលគ្នាចេះធ្វើតែញ៉ាំមិនបានមិនអីទេណាឯងពិតជាគិតគូរដល់ពួកម៉ាក់មែនពាក្យថាមិត្តភ័ក្ដិតែងតែមាននៅជាប់ជាមួយនឹងពាក្យថាគិតគូរអញ្ចឹងហើយតាយើងអញ្ចឹងញ៉ាំទេអឺអញ្ចឹងគ្នាញ៉ាំសម្រាប់ផងនេះណាហឹម តែសូមធ្វើការនៅក្នុងអាហារដ្ឋាននៅតាមទីរំខេត្តពេលនេះគឺតាក់ទងមកគ្នាហីតែគ្នាចង់តាក់ទងនិយាយទូរស័ព្ទជាមួយគេវិញឥឡូវហ្នឹងអឺអញ្ចឹងឯងឆាប់ទៅនិយាយទូរស័ព្ទមួយគេទៅណាកុំនិយាយនៅហ្នឹងថ្លង់ស្ដាប់បាត់បានទេតែនិយាយនឹងផ្ទប់ឯងបានស្ងាត់ល្អឬនៅហ្នឹងហើយប៉ុន្តែអឺគ្នាត្រូវលឿងចានសិនហូយលៀងចានប៉ុណ្ណឹងសោះគ្នាលៀងខ្លួនឯងក៏បានដែរឯងនេះគួរមើលតែរឿងធំដុំអញ្ចឹងតែ ដូចអត់សមទៀតហើយអើយធ្វើអីទេ នៅអត់សមនៅសមហ្នឹងឯងឆាប់ទៅសំខាន់នេះឯងរកឆ្នាំងបាយច្រយបានសិនទៅណាឆាប់ទៅទៅអូខេចឹងគ្នាតែនិយាយទូរស័ព្ទមកគេសិនណាជោគជ័យណាអរគុណសម្លាញ់ ដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងទីជីវិតប្រកបដោយភាពស្វាហាប់ខួរក្បាលល្អអារម្មណ៍ល្អមកពីក្រមភាពពោះវៀនល្អ I love you mom Super Girl Kid ត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈបើកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អ៊ីណាត់400ពន្យាកាចាទប់ស្កាត់ភាពជ្រីជ្រួញស្រាបៀគ្រុតពេលវេលាល្អពេលវេលា ជាមួយគ្រុតញ៉ាំតបាកូនឡាក់តូក្រូមួយកែវមុនចូលគេធ្វើឲ្យកូនគេងលក់ស្រួលនិងមានសុខភាពល្អជាមួយឡាក់តូក្រូកុមាររីករាយគ្រួសាររីករាយ ណូម៉ានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលបងប្រធានយើង មានជ្រើសបុគ្គលិកទៀតអត់បងគិតថាបើគាត់ជ្រើសបុគ្គលិកថ្មីទៀតណាបើគាត់ជាល្អហើយ បងគិតដូចអូនណាស់ណែបងលឺអូននិយាយអត់ណាបានបងមិននិយាយហៅអូនម៉ែនេះបើខ្លាំងណាមិនបាច់និយាយហៅគ្នារហូតហ្មងណាអូនក៏មិនចង់និយាយជាមួយបងម៉ានដែរចាំមើលមើលផែនដីហ្នឹងណាគេផ្ទុះបើកមាត់មុនណែបងលឺអូននិយាយអត់ហ្នឹងហ៎ បានបើអត់និយាយកុំនិយាយរអោនរហូតលឺនៅតែនិយាយរអោនណា ហើយហ្នឹងបានណាបោកអើម្ចាស់បោកខ្លួនឯងហ្នឹងវាខ្ជិលទៀតហ្នឹងណាតាំងពីតែធ្វើការនោះមកឲ្យគេបោកឲ្យរហូតហ្នឹងចាអឺអើយនឹកឃើញអីនៅខាងក្រោម មានម៉ាស៊ីនបោកកៅអៅមួយហើយថ្ងៃស្អែកគឺជាថ្ងៃអាទិត្យ លៃហើយវិលៃឯងនេះពិតជាកម្ពស់មនុស្សពិតមែនហើយព្រោះតែឯងគឺជាមនុស្សដែលខ្ជិលអញ្ចឹងហើយឯងត្រូវតែប្រើខួរក្បាលដ៏ឆ្លាតរបស់ឯងណាធ្វើយ៉ាងម៉េចទេ មនុស្សឆ្លាតគឺតែតែស្រួលខ្លួន ហើយមនុស្សល្ងងគឺត្រូវតែធ្វើងប់ចោលអញ្ចឹងហើយ Thank you. 啦啦。 តាំងបោកកៅអៅដែរមែនគ្មានថាយកកៅអៅមកបោកដែរតែឃើញកន្លែងរវល់អឺអញ្ចឹងគ្នាយកទៅវិញក៏បានដែរណាអត់អីទេណាចាំគ្នាបោកហើយចាំឯងយកមកបោកបងវិលឯងអញយ៉ាងម៉េចទៀតហ្នឹង ខ្ញុំមានអារម្មណ៍ថាអាខ្ចប់ថ្ងៃមុនហ្នឹងវារើទៀតទេអាខ្ចប់ហ្នឹងវាលាប់រហូតតែអត់អីទេគ្នាសម្រាប់តែមួយផ្លែតលេងអីឯងយ៉ាងយូរពីថ្ងៃអីហ្នឹងបើអញលបតែខ្យល់អញ្ចឹងមិនបានបោកកៅអៅហើយមានកៅអៅណាពាក់ទៀតហ៎អញ្ចេះចោះឯងយកមកណាចាំគ្នាបោកឲ្យឯងចាណាអូយអត់បានទេកុំអញ្ចឹងអី បងប្តីឯងដឹងប្រកាសជាខឹងគ្នាស្លាប់ហើយអញ្ចឹងចោះចាំគ្នាស្រួលខ្លួនវិញគ្នាបោកបោះគ្នាខ្លួនឯងហើយបោកបោះឯងហើយគ្នាជួយបោកឲ្យប្តីឯងទៀតណាវាមិនអីទេណាឯងស្រួលខ្លួនឯងតែសម្រាប់ទៅណាសម្បាជាណាឯងបាច់គិតច្រើននេះបងកាក់កដាក៏តែប៉ុណ្្នឹងឯងឯងក៏ប្រកាន់គាត់អីណាទៅទៅឯងតែសម្រាប់ចាណា khăn anh thế đó nè Thôi mình ai thế Tay tắt ជាអ្នកបម្រើគេតាមពីពេលណាគេឲ្យអូនឯងប្រហែលមនុស្សផ្ទះយើងដីស្រួលស៊ីស្រួលអ្នកប្រាណឯងគូកាយទៀតហ៎នេះអូនស្មានតបងមកលួងអូនតែមនុស្សស្មានមកប្រោកពាក្យចង្អៀតចង្អល់ទៀតសោះបងមិនមែនជាមនុស្សចិត្តចង្អៀតចង្អល់ទេតែអ្វីដែលបងឃើញវាហួសហេតុពេកព្រលឹមឡើងប្រាអូនឲ្យទៅបើបន្ទប់ឲ្យទៅជួបបន្ទប់ឲ្យអើអូនឲ្យទិញកាហ្វេទៅទិញថ្នាំហើយជួយទិញសាលាអនាម័យទៀតព្រលឹមឡើងយកបាយទៅឲ្យគេទៀតហើយញ៉ាំបាយក៏មិនជួយលាងចាន ឥឡូវនេះមកឲ្យអូនបោកកៅអែទៀតអញ្ចឹងហ៎ហើយវាពិបាកប៉ុណ្ណាទៅគ្រាន់តែបោកកៅអែប៉ុណ្ណឹងអូនអ្នកធ្វើតែមិនបងអ្នកធ្វើណាបងឯងប្រឹងនិយាយខ្លាំងខ្លាំងទៅចង់ឲ្យវិល័យគេលឺមែនឬមួយក៏បងឯងនេះចង់ឲ្យអូននឹងគេនឹងបែកបាក់មិត្តភាពនឹងគ្នាហ៎បើបានមើលមុខគ្នាមិនចំគឺល្អហើយបើមើលមុខគ្នាចំមានល្បិចចឹងក៏មិនល្អជាងបងថាអូនចាញ់បោកមិត្តភាពមិត្តភក្តិរបស់អូនមិត្តភក្តិរបស់អូនចម្លែកទេបើសិនជាមិត្តភក្តិអូនល្អមែនមិនគេដឹងចេញពីកន្លែងធ្វើការទេ បានទេឈប់និយាយជាមួយបងទៀតទេសោះតាពេលណាអត់ដឹងទៅហ៎បានហើយបងឈប់និយាយជាមួយអូនអូនទៅផឹកកាហ្វេហើយអញ្ជើញគាត់តែបោកកៅអៅឲ្យមិត្តភក្តិសោះក៏ខុសដែរយូរយូរទៅកាន់តែយូរយូរទៅតា តែប៉ុណ្ណេះយើងអាចទៅទៅលក់នៅខេត្តហើយដេកស៊ីបានមួយឆ្ងាញ់ ធ្វើបែបនេះហើយមិនក៏ឯងធ្វើបែបនេះឯងឆ្លើយមកយើងខំទុកចិត្តឯងខំឆ្លោះជាមួយប្តីយើងដើម្បីការពារឯងមិនក៏ឯងធ្វើបែបនេះហ៎ឆ្លើយមកអូមិនដឹងទេបងនិយាយត្រូវហើយមកពីអូនមិនជឿសម្ដីបងតែឥឡូវនេះអូនមិនឃើញផ្ទាល់ភ្នែកទេ ទេគ្នាទៅលួចលើកទី1ទេឯងត្រូវតែជឿគ្នាណាឯងត្រូវតែជឿគ្នាណាគ្នាអត់មានចេតនាលួចរបស់ឯងទេណាលែងជឿយើងភ្លាមឯងគ្មានចេតនាអញ្ចឹងហ៎ឯងគ្មានចេតនាឯងចូលដល់បន្ទប់យើងអញ្ចឹងហ៎សាតាសាតាអត់ទេណាសាតាបើឯងដឹងគ្នាឯងឲ្យគ្នាទៅនៅណាគ្នាមានកន្លែងនៅទេយើងមិនដឹងទេឯងចាប់ប្រកាត់ទៅនៅណាវាជារឿងរបស់ឯងវាគ្មានពាក់ព័ន្ធអីនឹងយើងទេសណ្ដានចោលដូចជាឯងនេះមិនអាចនៅផ្ទះយើងបានទេ ឯងនៅជាមួយចៅគ្នាឯងហ្នឹងទៅទៅឆាប់ចេញទៅបើឯងមិនចេញទេណាយើងនឹងហៅប៉ូលីសមកអស់ក្បាលឯងទៅមិននៅផ្ទះយើងយើងខំឲ្យកន្លែងឯងស្នាក់នៅដែលមិនយកលុយមួយរៀលផងហើយឯងនៅហ៊ានលួចលុយរបស់យើងទៀតសតាគ្នាសុំបងណាបើឯងមិនព្រមចេញទៅទេណាយើងនឹងវាយឯងស្លាប់អូនអូនអូនអូនអូន បានហើយបានហើយឲ្យគេទៅទៅកុំខឹងខ្លាំងពេកឲ្យគេទៅទៅវាហួសពេលណាតែថាចឹងទៅនេះមកធ្វើជាកញ្ជ្រោលធ្វើជាខឹងចង់វាយយើងខ្លាំងហ៎ហើយឯងគិតថាយើងឲ្យឯងវាយដែរមែនទេមានល្ងងនេះយើងបានបោកប្រាស់ពួកឯងដូចជាកាចះអញ្ចឹងនេះបើគុំតែយើង ភ្លាត់ទៅលួចទ្រព្យសម្បត្តិរបស់ឯងកុំអីយើងបានធ្វើជាចវាយស្រី នៅក្នុងផ្ទះនេះយូរទៀតណាបានណាវិល័យកុំខ្លាំងដៃពេកប្រចាំពីយើងប្រឹងបលីហ៎ហុយដឹងបលីហុយនេះពួកឯងមានផុសតាំងដែរទេតែខ្ញុំគិតថាប្រហែលជាអត់មានទេព្រោះពួកឯងមិនបានថតទុក ហើយផ្ទះរបស់ឯងនេះក៏អត់មានកាមេរ៉ាដែរហើយពួកឯងក៏មិនបានថតដែរមែនទេ ព្រោះពួកឯងនេះគឺជាមនុស្សដែលមហាតែល្ងងអូយនេះសកលថ្មីខ្លាំងបែបនេះចង់វាយយើងហ៎ហើយណែយល់បានឈឺទេណាបងយើងគ្រាន់តែធ្វើពុត ដើម្បីបោះពួកឯងប្រើប៉ុណ្ណោះល្ងងល្ងងល្ងងតែពីរណាពួកល្ងងអូយអូយអូយអូយនេះឆ្លាត់ មួយជើងនេះណាគឺជាមួយជើងដែលផ្ដាច់តំណាក់តំណែងមកប្រាក់រវាងឯងនិងយើងអូចេញទៅអូយើងនឹងចាញ់ហើយអាយយើងនឹងមកយកពីនៅថ្ងៃណាមួយមិនខានទេអូនបានហើយបានហើយបានហើយអូនសឹងបារម្ភទៅបានហើយសឹងបារម្ភទៅចាត់ទុកថាមេរៀនទៅថ្ងៃក្រោយមើលមនុស្ស អ្នកខ្លះធ្វើល្អជាមួយនឹងយើងតែកៅខ្នងធ្វើបាបយើងចឹងក៏ថាបានដូចមេរៀនឥឡូវនេះចឹងវាឡៃធ្វើដល់អូនចឹងមកពីអូនជឿមិត្តភ័ក្ដិអូនពេកតើអូនមិននៅស្មានថា គេបកកែសម្ដែងបែបនេះសោះអូនជឿគេ រហូតមិនស្ដាប់បងអូនគិតថាបងចង្អៀតចង្អល់ចិត្តតែអូនទេដែលចង្អៀតចង្អល់ចិត្តហ្នឹងអូនមិនព្រមស្ដាប់ហេតុផលបងសោះគ្រាន់តែបងនិយាយអូនខ្ទប់មាត់បងបាត់ហើយ អូនសុំទោសណាមិនអីទេថ្ងៃក្រោយអត់ចេះមើលមនុស្សផងព្រោះមនុស្សសម័យនេះពូកែសម្ដែងណាប្រយ័ត្នពីបបកអត់ខ្លួនទៀតុំជឿអ្វីដែលបានឃើញហើយកុំជឿអ្វីដែលមិនបានឃើញ។ ប៉ុន្តែសូមជឿដោយបញ្ញាការសង្កេតពិនិត្យច្បាស់លាស់ជៀសវាងមានការបន្លំភ្នែកយើងហើយជន់កំហូចនឹងទទួលបានផលប្រយោជន៍តាមរយៈការសម្ដែងបោកប្រាស់របស់គេសូមប្រយ័ត្នចំពោះការសម្ដែងធ្វើជាចិត្តល្អប៉ុន្តែធៀបពិតគឺចិត្តអាក្រក់ចង់គេចំណេញពីយើងវិញ។